ចាសសូមគោរពជំរាបសួរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីចាសនៅខណៈនេះនាងខ្ញុំម៉ៅសុគន្ធាកំពុងតែស្ថិតនៅក្នុងបរិវេណរាជបណ្ឌិតសភាកម្ពុជាចាសនៅពេលបន្តិចទៀតនេះនាងខ្ញុំនឹងនាំអារម្មណ៍ទស្សនិកជនទាំងអស់ទៅជួបជាមួយនឹងថាកម្មជំនាញចុងភៅចាស ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ដុះបណ្ដាលនៃរាជបណ្ឌិតសភាកម្ពុជាចង់ដឹងថាតើសិក្ខាកាមដែលទទួលបានការបណ្ដុះបណ្ដាលជំនាញចុងភៅនេះមានចំណាប់អារម្មណ៍យ៉ាងណាដែរចាសសូមគោរពអញ្ជើញចាជំរាបសួរបងខ្ញុំឈ្មោះស៊ីវស៊ូជេងមកពីខេត្តកំពតអឺដោយសារខ្ញុំស្រឡាញ់ខាងផ្នែកម្ហូបហើយចឹងទៅចង់យល់ដឹងពីអាហារបរទេស ធ្លាប់តែញ៉ាំកន្លែងគេអត់ដឹងថាគេធ្វើរបៀបម៉េចអញ្ចឹងចង់ដឹងថាតិចនិចគេហ្នឹងធ្វើរបៀបម៉េចអញ្ចឹងទៅក៏រាជបណ្ឌិតសភាហ្នឹងគាត់មានការសិក្សាផ្នែកហ្នឹងហើយក៏ចុះឈ្មោះចូលរៀនហ្មងទៅខ្ញុំចុះឈ្មោះមករៀនខាងធ្វើមុខម្ហូបនេះដោយសារទីមួយខ្ញុំចូលចិត្តហើយទីពីរខ្ញុំចង់ថាមុខរបរ restaurant អញ្ចឹងណាអញ្ចឹងទៅក៏ខ្ញុំចង់មករៀនមុខម្ហូបឲ្យចេះដឹងពីម្ហូបបែបអឺរ៉ុប ហើយខ្ញុំចូលចិត្តខាងផ្នែកមករហូតអឺរ៉ុបនោះគឺខាង steak ការរៀនក្នុងវគ្គនេះវាមាន36មុខអញ្ចឹងទៅវាមានម្ហូបផ្សេងផ្សេងច្រើនដូចថាម្ហូបខ្លះខ្ញុំធ្លាប់ញ៉ាំម្ហូបខ្លះខ្ញុំអត់ធ្លាប់ញ៉ាំអញ្ចឹងទៅវាទទួលបានចំណេះចំណេះដឹងថ្មីថ្មីប្លែកប្លែកដូចថាឲ្យយើងដឹងពីតិចនិចផ្សេងផ្សេងដែលយើងចង់ដឹងអញ្ចឹងណាហើយវាមានច្រើនទៀតដែលទទួលបានពីលោកគ្រូដែលបានបរៀនយ៉ាងយកចិត្តទុកដាក់អញ្ចឹងណាបងចាគឺការបង្ហាត់បង្រៀនរបស់លោកគ្រូយើងគឺល្អពីព្រោះ សាលារៀននេះគាត់ដូចចង់និយាយថាចុះផ្ទាល់មហូបចង់មានមុខមហូបអីយើងគឺថាធ្វើពីស្ទេកសាច់គោឧទាហរណ៍យើងទិញសាច់គោមកធ្វើផ្ទាល់ហើយមិនមែនថារៀនជា4ក្រុមយើងមិនមែនថាធ្វើតែម្ដងមួយក្រុមទេគឺធ្វើរៀងរៀងខ្លួន ហើយបង្ហាត់បង្រៀន គឺត្រូវទាំងនិយាយទាំងការចាត់ការហាន់បន្លែសាច់ត្រីអីទាំងអស់ហ្នឹងគឺរៀនផ្ទាល់ផ្ទាល់ហ្មងមិនមែនចង់និយាយថារៀនតានិយាយទ្រឹស្ដីយើងមានប៉ុន្តែមានទាំងអស់អញ្ចឹងណាចាការបរិញ្ញាគឺគាត់ យកចិត្តទុកដាក់ខ្លាំងហ្មងទាំងផ្នែកទ្រឹស្ដីមុននឹងយើងមកធ្វើអនុវត្តផ្ទាល់គឺយើងមានម៉ោងទ្រឹស្ដីយើងមើលពី ingredient វាផ្សេងផ្សេងលោកគ្រូក៏បញ្យល់ថាមានអីអីខ្លះអញ្ចឹងហើយដល់ម៉ោងអនុវត្តគឺគាត់មកអនុវត្តផ្ទាល់ឲ្យយើងមើលហើយយើងសកាកម្មផ្សេងផ្សេងហ្នឹងគឺគាត់ធ្វើផ្ទាល់ដៃខ្លួនឯងហ្មងអញ្ចឹងទៅគាត់មានការយល់ដឹងច្រើនអឺយល់ឃើញថាអឺ រៀងសបាយហើយដូចថាមានការចូលរួមទាំងអស់គ្នាអញ្ចឹងណាហើយដល់ពេលយើងធ្វើអញ្ចឹងក៏យើងមានអារម្មណ៍ថាយើងចិត្តចង់ទៅលើអ្វីដែលគ្រូប្រាប់អញ្ចឹងទៅយើងព្យាយាមធ្វើទាំងអស់គ្នាមហូបចូលចិត្តជាងគេគឺ steak steak ព្រោះជាទូទៅ steak គឺពេញនិយមជាងគេហើយ steak ហ្នឹងក៏ខ្ញុំចូលចិត្តជាងគេដែរហើយមួយទៀតគឺសាឡាត់ព្រោះវាជាអាហារសុខភាពហើយវាញ៉ាំទៅដូច យើងអត់ណាយវាចាបន្ទាប់ពីជួបជាមួយនឹងសិក្ខាកាមដែលកំពុងតែទទួលបានការបណ្ដុះបណ្ដាលជំនាញចុងភៅយើងរួចមកឥឡូវនេះនាងខ្ញុំនឹងនាំទស្សនិកជនទៅជួបជាមួយនឹងលោកគ្រូសសំអាងដែលជាគ្រូបង្គោលចាជំនាញចុងភៅរបស់មជ្ឈមណ្ឌលចង់ដឹងថាតើលោកមានវិធីសាស្ត្រក៏ដូចជាចាមានពាក្យពេចន៍អ្វីតកតងជាមួយនឹងការបណ្ដុះបណ្ដាលជំនាញចុងភៅនៃមជ្ឈមណ្ឌលរបស់យើងចាសូមក្រុមជើង បាទជំរាបសួរបាទឈ្មោះសសំអាងហ្នឹងហើយខ្ញុំ introduce background ចំពោះខ្លួនខ្ញុំផ្ទាល់គឺខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើការនៅ Intercon នៅឆ្នាំ1997រហូតដល់ឆ្នាំ2004អញ្ចឹងបន្ទាប់មកក៏ខ្ញុំចាក់ចែងពី Intercon ខ្ញុំទៅធ្វើនៅខាង cruise ship បន្ទាប់មកខ្ញុំក៏បានទៅបរៀននៅសាលាមួយ គឺសាលាអង្គការឈ្មោះថា PSE ហ្វូអងសេរីដងហ្វង់ ហើយមួយទៀតក៏ខ្ញុំបន្តទៅបរៀននៅសាលាពូលំរូលនៅទីនេះខ្ញុំ គឺជាលោកគ្រូបង្គោលផ្នែកជំនាញចុងភៅក៏តួនាទីមួយទៀតគឺខាងជួយសម្របសម្រួលខាងស្រាវជ្រាវម្ហូបអាហារនៅក្នុងស្រុកខ្មែរយើង គឺផ្នែកចុងភៅនេះគឺនៅមានកម្រិតអញ្ចឹងដោយដោយការគាត់ចេះចេះតគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឲ្យគាត់ខ្លាយជាមនុស្សម្នាក់ដែលមានជំនាញពិតប្រាកដ ចឹងការបង្រៀននេះគឺដោយសារខ្ញុំយល់ពីបញ្ហាទាំងអស់ហ្នឹងបានខ្ញុំមកបង្រៀនខ្ល้ายជាគ្រូបង្រៀនក្នុងការបង្រៀននៅក្នុងរៀនបណ្ឌិតស្ពាននេះគឺចំណុចសំខាន់បំផុតដែលគាត់ត្រូវតែចេះហើយខ្ញុំដែលគួរត្រូវត្រូវតែបរៀនឲ្យគាត់ ទី1យើងមានទេពកោសលអញ្ចឹងការបរៀនរបស់ខ្ញុំ គឺទី1ខ្ញុំមានគោលការណ៍3សំខាន់ទី1ខ្ញុំបរៀនពីហៅថា basic គឺគ្រឹះនៃមុខម្ហូបទាំងអស់ហ្នឹងហើយទី2គឺបរៀនពីផែនក្រមសិលធម៌ ហើយទី3នោះគឺរៀនពីផ្នែកហៅថាគាត់យល់ដឹងពីសវត្ថភាពចំណីអាហារបាទនៅក្នុងរាជមន្ត្រីសភាយើងនេះយើងមានវគ្គសិក្សាច្រើនវគ្គគេហៅ short course ទី1យើងមានវគ្គ3ខែយើងរៀនពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ហើយថ្ងៃអាទិត្យហើយយើងមានវគ្គ2ខែ ដែលឥឡូវនេះការការមកពងរៀននេះគឺវគ្គ2ខែបាន2ខែនេះគឺថ្ងៃច័ន្ទរហូតថ្ងៃសុក្រចូលម៉ោង8ចេញម៉ោង12ថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងរៀន full time តែម្ដងគឺ8ចេញម៉ោង12ហើយនឹងម៉ោង1កន្លះចេញម៉ោង5កន្លះយ៉ាងថ្ងៃសៅរ៍អាទិត្យទន្ទឹមនឹងដែរគឺយើងមានវគ្គ1ខែហើយវគ្គ1អាទិត្យគឺយើងបុកខើទៅលើមុខមហូបសំខាន់សំខាន់ដែល សិក្ខាកាមដែលគាត់ចង់រៀនជាពិសេសវគ្គមួយអាទិត្យហ្នឹងគឺយើងសំដៅទៅលើខាងបរិញ្ញាខាង stage តែម្ដងបាទជាចុងក្រោយនេះខ្ញុំនាំផ្ញើទៅដល់សិក្ខាកាមឬក៏បងប្អូនជាជនរួមជាតិទាំងអស់នៅក្នុងរាជរាជាចាក់កម្ពុជាយ៉ាងនេះនេះគឺជាឱកាសមួយ សម្រាប់ក្មេងៗចំនួនក្រោយគឺជាឱកាសមួយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ខាងធ្វើម្ហូបអាហារហើយនិងអ្នកដែលចង់បង្កើតជាមុខរបរដែលហៅថាអាជីព own business សម្រាប់នឹងការបើកហាងបើកអីអ្នកដែលចង់រៀនដើម្បីយកទៅធ្វើជាលក្ខណៈគ្រួសារហើយម្យ៉ាងទៀតដែលសិក្ខាកាមដែលចេញពីរាជបណ្ឌិតភាពទៅខ្ញុំសង្ឃឹមយ៉ាងមុតមមថាពួកគាត់គឺយកចំណេះដឹងហើយនឹងយកចំណេះធ្វើយកទៅអនុវត្តហើយបូករួមជាមួយ នឹងក្រមសិលធម៌វិជ្ជាជីវៈដ៏ត្រឹមត្រូវដើម្បីគាត់សើបមហូបទៅឲ្យភ្ញៀវឬក៏ដូចជា ក្រុមគ្រួសារបកបដោយមានសុវត្ថិភាព អឺបន្ទាប់ពីអស់លោកអ្នកដែលទស្សនាคลิปនេះខ្ញុំសង្ឃឹមថាលោកអ្នកនឹងអាចមកចោះឈ្មោះនៅរីបណ្ឌិតសភាយើង ទៅតាមវគ្គបន្តបន្តទៀតបាទអញ្ចឹងចោះឈ្មោះជារៀងរាល់ថ្ងៃរៀងរាល់ម៉ោងធ្វើការបាទសូមអរគុណចាបន្តពីជួបជាមួយនឹងចាប្រសាសន៍របស់លោកគ្រូសសំអាងដែលជាគ្រូបង្គោលជំនាញចុងភៅនៃរាជមន្ត្រីសភាកម្ពុជាព្រមទាំងចំណាប់អារម្មណ៍របស់សិក្ខាកាមយើងរួចមក សម្រាប់សាធារណជនដែលមានបំណងក៏ដូចជាចំណាប់អារម្មណ៍ចង់រៀនវគ្គជំនាញចុងភៅនេះចាស់អាចអញ្ជើញមកតំណាក់តំណងដើម្បីទទួលពាក្យចាស់នឹងដាក់ពាក្យនៅអគារអន្តរទេវីចាស់នៃរាជបណ្ឌិតសភាកម្ពុជានៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះរហូតតទៅចាស់